បាទសូមអនុមោទនានមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈ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 អាត្មាភាពសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទដែល តែងតែនិយមតាមដានស្ដាប់សំឡេងព្រះធម៌តាមរយៈប៉ុស្តិ៍វិទ្យុដោយសេចក្តីស្រឡាញ់រាប់អានក្នុងព្រះធម៌សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទដែលកំពុងត្រង់ប្រាប់ស្ដាប់ព្រះធម៌ទេសនានាវេលាគ្រាឱកាសនេះដោយសេចក្តីជ្រះថ្លាជាពិសេសសូមចម្រើនពរដល់ពុទ្ធបរិស័ទអ្នកភូមិរលាំងថ្លើងទាំងមូល ដោយសេចក្តីស្រឡាញ់រាប់អាន ក្នុងព្រះធម៌អ៊ីតោបរាំងមយ៉ាងធម្មទេសនាងទេសេសាមិបន្តបន្តជាប់ពីការតាំងបត់នមស្ការដល់សង្ខិតក្រិតសង្ខេបមកប្រមាណប៉ុណ្ណេះតម្រូវត្រូវការពេលវេលាអាត្មាភាពនឹងបានឱកាសដើម្បីសម្ដែងព្រះសទ្ធម្មវិសេសទេសនាចែកជូនញាតិញោមពិតបរិស័ទជាទីសន្តាប់ នៅក្នុងកម្មវិធីបនដាសាលាននីភូមិរលាំងថ្លើងឃុំរងរឿងស្រុកត្បូងខេត្តកំពង់ស្ពឺដោយញាតិញោមពុទ្ធបរិស័ទបានស្រស់ស្រួលបបួលគ្នាផ្ដើម ធ្វើពិធីបនដាសាលានដើម្បីជាការរលឹកនឹកគុណចំពោះបពៈបរោះ មានមេត្តាបិតាជីដូនជីតាញាតិកាដែលលោក បានបាក់បែកចែកឋាន ទៅកាន់លោកខាងមុខដោយបានបន្សល់ទុកនៅគេមរតកដីស្រែចំការច្បារដំណាំឬក៏ដីភូមិស្រុកភូមិឋាន បានយើងជាកូនចៅរស់នៅ ដើម្បីត្រទ្រង់នៅជីវិតរស់នៅប្រចាំថ្ងៃនេះ ដោយកិរិយាដឹងគុណរបស់កូនចៅប្រុសស្រីទៅបានឆ្លិចចេញឆ្នៃជាបុណ្យដាសាលៀនជាកិច្ចតបស្នងឧទ្ទិសកុសលជូនចំពោះណាមបបការីជនមានមេត្តាបិតាជាដូនជីតារបស់យើងនឹងដោយធ្វើឡើង ឧទ្ទិសកុសលជូនចំពោះលោកមួយផ្នែកនិងដើម្បី ជាការត្រួតត្រងខ្លួនឯងឲ្យ ប្រកបដោយបុណ្យប្រកបដោយកុសលនាបច្ចុប្បន្ននេះផងដែរហើយម្យ៉ាងក៏បានជាគំរូដល់កូនប្រុសដល់កូនស្រីដែលជាទាយាទ អ្នកស្នងនៅគេអកមរតកឬក៏ជាអ្នកស្នងរក្សាការពារនៅទំនៀមទម្លាប់ប្រពៃណីវប្បធម៌របស់យើងឲ្យបានដល់កូនចៅកូនក្មួយដែលជាអ្នកស្នងទាយាទអំពីយើងនោះកុំឲ្យបាត់បង់កុំឲ្យវា បាត់នៅទំនៀមទម្លាប់ ដែលមានតាំងពីបរមរាណកាលមកចឹងទំនៀមទម្លាប់ដែលរក្សាទៅបានទំនៀមទម្លាប់ដែលថិតថេរសម្រាប់ជាគំរូជាស្នាមគំនុះជូនដល់កូនប្រុសកូនស្រីបាន វាតលតែយើងជាឪពុកជាម្ដាយជាមីងជាមាគ្រប់រូបហ្នឹង មានស្មារតីយកចិត្តទុកដាក់រក្សាការពារទើបទុកជាគេដំណើរទុកជា ស្នាមគំនុះស្នាមដៅ សម្រាប់ជាទីសម្គាល់របស់កូនប្រុសរបស់កូន ស្រីដោយអំពើល្អរបស់យើងកិច្ចការងារទាំងអស់ដែលយើងធ្វើវាតតែមានស្មារតី កិច្ចការងារទាំងអស់វាតលតែយើងនឹងឯងយកនៅបញ្ញា មកគិតបើកាលណា ដែលយើងអត់យក បញ្ញាស្មារតីយកមកគិតទេយើងច្រើនតែយល់ថាវាអត់ប្រយោជន៍យើងច្រើនតែគិតថាអ្វីអ្វីដែលយើងធ្វើនឹងវាខាតពេលខាតវេលាខូចបង់ នៅតម្លៃរបស់ខ្លួនទាំងថវិកាទាំងពេលវេលា ដល់កាលណា ដែលយើង គិតអំពីការខាតបង់នៅប្រយោជន៍ខាតបង់នៅពេលវេលា វាទៅជាបោះបង់នៅអវ័យដែលយើងរក្សាការពារទុកឲ្យកូនចៅចំនួនក្រោយនោះវាអត់មានទេដោយឡែកបច្ចុប្បន្នហ្នឹងឃើញថាចេះតែបាត់បង់ទៅចេះតែរាវទៅ នឹងពោះចាស់ចាស់ចេះតែស្លាប់ទៅបដើបដើអស់មួយណាចំនួនទៅមួយចំនួនកាន់តែចាស់ចាស់នឹងនៅតិចទៅតិចទៅហើយដោយសារអីដោយសារតែញាតញោមពុទ្ធបរិស័ទនឹងបណ្ដែតបណ្ដោយទី1គឺបណ្ដែតបណ្ដោយតាមពេលវេលា ទី2បណ្ដែតបណ្ដោយអាស្រ័យទៅលើវ័យមួយទៀតបណ្ដែតបណ្ដោយទៅតាមកូនហ្នឹងហើយបណ្ដែតបណ្ដោយមួយទៀតគឺទៅតាមគ្នាគ្នាបណ្ដែតបណ្ដោយតាមពេលវេលាមិនបណ្ដែតបណ្ដោយតាមពេលវេលាហ្នឹងយើងទៅជា បង្ើយកតើថាទេរវល់ណាស់រដាក់ដៃដាក់ជើងធ្វើបន់ធ្វើទៀនក៏ពិបាកពេលវេលាវាដូចជាអត់អំណោយទៀនពេលវេលាវាដូចដូចអត់អំណោយផលសោះហ្នឹងហើយព្រោះអីសពថ្ងៃហ្នឹង វាអត់សូវមានពេលវាអត់សូវមាន ចន្លោះរឿងធ្វើបន់រឿងធ្វើកុសលនឹងនិយាយពីលុយកាក់នឹងវាតល់តែពេលណាដែលកូន គេបើកប្រាក់ខែ វាតល់តែកូននឹងគេរកបាន វាតល់តែកូននឹងគេឲ្យតល់តែកូននឹងនឹងគេជូន បានមានពេលបានមានឱកាសហ្នឹងធ្វើបន់ដោយបន់ដាសាលានអីចឹងទៀតកូនអត់តាន់បានបើកប្រាក់ខែកូនមិនតាន់មានលុយមានកាក់ជូន ចង់ធ្វើទៅក៏ពិបាកនឹងចាប់បដានបដោយឲ្យពេលវេលាហ្នឹងវាផុតទៅអើយឥឡូវធ្វើម៉េចទេ ចូលលុយតែ10000ចូលលុយតែ5000អីទៅបានហើយណាគេទៅធ្វើក៏ធ្វើទៅណាណាគេទំនេរបើខ្ញុំវារវល់ដាក់ដៃដាក់ជើងមិនរួចកូនផងចៅផងគូអំពែជ្រូកមន់ទាឥឡូវណាគេទៅស្ដាប់លោកក៏ស្ដាប់ទៅអ្នកណាគេទៅ ប្រគេនចង្ហាន់ប្រសង់អីក៏ទៅទៅខ្ញុំវាអត់ពេលសោះណាហ្នឹងហើយអញ្ចឹងយើងបាត់មួយបាត់ទី1ហ្នឹងហើយបាត់ទី1គឺយើងអត់បានថាពេលដែលធ្វើបុណ្យដាហ្នឹងពេលដែលធ្វើបុណ្យភូមិហ្នឹងយើងចាស់ចាស់ហ្នឹងត្រូវធ្វើអីខ្លះណាត្រូវទី1ហ្នឹងត្រូវតែចូលរួមគ្នា មកស្ដាប់លោកហ្នឹងមកស្ដាប់លោកអញ្ចឹងកូនវាដឹងអេឲ្យតែដល់ខែមន់សន្តរដូវជាពិសេសបុណ្យដាភូមិចាស់ចាស់ដឹងនាំគ្នាទៅរួងបុណ្យអញ្ចឹងហ៎អញ្ចឹងកូនកូនចៅវាអត់ឆ្ងល់ទេណាអត់ឆ្ងល់ទេហើយដល់ទៅពេលហ្នឹងហើយដល់ទៅពេល យើងអត់មកអេបនដាហ្នឹងអត់ប្របាកផងចូលទៅលុយហើយហើយរួចខ្លួនមួយអម្យ៉ាងវិញទៀតឥឡូវនេះគេអត់ចាំបាច់មករោងបនអីចូលតលុយហើយអីហើយ គេរៀបចំតាមផ្ទះហ្នឹងហើយគេរៀបចំតាមផ្ទះ ហ្នឹងហើយអញ្ចឹងកាលណាដែលរៀបចំតាមផ្ទះហើយកន្លែងរូងប៉ុនស្ងាត់ហើយដូចអញ្ចឹងឯងទេអីទៀតអញអត់ខលទេអាអញស្ដាប់ធំបាសយាយឯងតាឯងស្ដាប់ធေါ်អីស្ដាប់ទៅរឿងកិច្ចការយាយឯងតាឯងចាស់ព្រោះអញខ្វល់អីអញអញត្រូវការជ្រៀងអញត្រូវការរំ អូតម្រាំលោកទេសចប់លេង1ម៉ោងកន្លះម៉ោងអីនោះយួរទ្រាំបិទបាសអំបានហ្នឹងហើយក៏ស្ដាប់ទាំងធងបាសដល់ចម្រៀងអីទៅធ្វើដូចអត់ដែលបានស្ដាប់អញ្ចឹងណា តែអាសូរថាឯងមកទេសនាហ្នឹងមកទេសរាល់ថ្ងៃតម្លង់ទៅអត់ដែរតាមបោសោតធរស្ដាប់រាល់ថ្ងៃក៏អត់ដែរតាមពិតធរមានតែពេលបុណ្យខ្មោច ធម៌មានតែសូត្រមុនការគេមុនទេសនាអីម្ដងមកយាមធ្វើដូចអត់ចង់ស្ដាប់ហើយអាចចម្រៀងនោះឲ្យស្ដាប់រាល់ថ្ងៃធ្វើដូចអត់ដែលបានស្ដាប់អាឯងទេសប៉ុណ្ណោនៅបើកតម្លង់កើតដែរខ្ញុំមើលមើលញោមអើយយើងមើលប៉ុណ្ណឹងទៅណោះណាអាភាពជាគំរូណាយើងអង្គុយស្ដាប់អញ្ចឹងយើងអង្គុយយ៉ាងតិចតែវាយកភ្នែកមើលចា តិចតែវាធ្វើដឹងវាធ្វើអើវាធ្វើដូចឃើញធ្វើដូចខ្វាក់អញ្ចឹងណាពិបាកណាមនុស្សភ្នែកភ្លឺហើយភ្នែកភ្លឺហើយធ្វើល្ងិតនឹងធ្វើខ្វាក់នឹងពិបាកណាណាញោមហើយអាមនុស្សដឹងហើយធ្វើដូចអត់ដឹងនេះក៏ពិបាកបដៅដែរពិបាកទាញណាហ្នឹងហើយអញ្ចឹងបានថាមនុស្សបើភ្នែកភ្លឺធ្វើល្ងិតពិបាក អមនុស្សដែលស្ដាប់ឮហើយធ្វើថ្លង់ក៏ពិបាកដែរអាមនុស្សដេកលក់ហើយអាមនុស្សមនុស្សអត់ដេកលក់ហងធ្វើដេកលក់នេះអាហ្នឹងក៏ពិបាកដែរវាសិតតែពិបាកមែនទេញោមអញ្ចឹងបានដាដូចញាតញោមកំពុងអាសំដែងរឹកសំដែងរៀងជាគំរូនេះមើលអត់ឃើញនេះអញ្ចឹងមានន័យថាញោមរក្សាបានតែកូនញោមចៅញោមក្មួយញោមនេះសិតតែជាអ្នកអាច ធ្វើភាពជាគំរូតបាន តែអត់ព្រមធ្វើនេះគំរូមានតែអផឹកឲ្យកូនឃើញ អាជក់ឲ្យកូនឃើញ អាលេងលបែងឲ្យកូនឃើញ អាដើរជុលមន់ឲ្យកូនឃើញអាខ្លាឃ្លោកអប៉ោងឲ្យកូនឃើញ អាវាយប្រពន្ធវាយប្តីជេរបន្តិចគ្នាឲ្យកូនឃើញ អានឹងប្រឹងណាមែនទេញោមណែ តាគំរូភាពជាបុគ្គលណាធ្វើបន់ហោស្ដាប់ធေါ်ស្ដាប់អាជួបគ្នាមរៀបសួរលែងមាន បាត់អស់លីងណាញោមណណែអាបើជួបគ្នាតាអាបើជួបគ្នាម៉ាជុលជួបគ្នា ដាក់បន្តិចទៅអាអានឹងមានណាញោមណាជួបជួបគ្នាដាក់តិចទៅអា ណាមិនតិចអីវាដាក់តលតាចាស់កហ្នឹងណាញោមអាហ្នឹងមានតែដល់ពេលអាអញ្ចឹងអញ្ចឹងវារាល់ថ្ងៃអាអញ្ចឹងអញ្ចឹងវារាល់សប្តាហ៍អាអញ្ចឹងអញ្ចឹងវារាល់ខែហើយចុះអាបនដាភូមិម្ដង មានម្ដង អាពេលវេលាធ្វើបនមួយឆ្នាំមានម្ដង ទៅរៃអង្គាសទៅសុំលុយអីហ្នឹងងាប់អើយប៉ុនទៀតអញកាផងប៉ុនផងអត់លុយអត់កាក់ពិបាកចង់ងាប់តែបើអាថាផឹករលថ្ងៃមិនដែលលឺណាស់ត្អូនបើអត់ចង់ដាច់ខ្យល់ដល់ញោមមែនទេអត់មានគិតថាអេអញបើយកលុយទៅផឹកស្រាអេអញបើយកលុយទៅដកមេវាខូចសុខភាព ចុះបាទនឹងបើសិនបើសិនឧទាហរណ៍បើសិនជាញាត់កូនជ្រូកទុកអីពេលដល់ឈឺពេលដល់ចាស់នឹងមិនដែរណនៅអត់គិតឃើញកន្លែងហ្នឹងទេអត់គិតឃើញអាលីងណោះញោមណោះណោះបងខំគាត់ថាបានទៅណោះបានលុយទៅណាមែនណាណោះញោមណោះយើងគិតថាអត់អត់មកដុំម៉ានអត់ទេអត់អត់មកដុំដោយថា200ឧទាហរណ៍អត់យើងអត់រៀបផ្ទះហ្នឹងអត់4ជ្រុងហ្នឹងអាហ្នឹងមកដុំ200ហី បាទ230ឥឡូវហ៎នឹងអា230បើយើងទិញ230បើសិនថាយើងទិញ10 10 10ដុំហ្មង10ដុំវាស្មើនឹង2300ហ្នឹងនឹង2300បាន10ដុំហ្នឹងហើយចុះបើយើងចំណាយអស់2000អា23000បានប៉ុន្មានយើបាន100ជាងដែរអានោះយកទិញស្រាផឹកខ្ទេចបាន បានអានោះហ៎ណ៎ញោមណ៎ អឺឧទាហរណ៍ទេណាញោមគិតឲ្យឃើញកន្លែងហ្នឹងណាកុំថាអាត្មានិយាយអញ្ចឹងទៅថាកំណត់ចាក់ស្មុកតែយើងគិតមើលបំឃើញអឺមួយអាទិត្យមួយកេះមួយអាទិត្យមួយកេះស្មើនឹងអស់ដុំអិតដឹងអស់ប្រហែលដុំណោមកទុកអូមួយកេះ40000ជាងមួយកេះ40000ជាងវាស្មើនឹងអស់200បើនិយាយវាអិតទុកទិញសំសំធ្វើផ្ទះវិញអស់200ដុំជាងមើល អឺនិយាយពីគិតគិតដល់ម្លឹងម្លឹងដូចនេះខ្លួនឯងមិនបាច់អាណាបានសបាយទេអត់ទេអានេះគ្រាន់តែឧទាហរណ៍ណាឧទាហរណ៍ប្រៀបធៀបបុណ្យហើយនឹងបាបណែមួយឆ្នាំមានម្ដងពិបាកណាស់រឿងបុណ្យពិបាកណាស់តែដល់ពេលណា អាសបាយចាយទៅលើអត់ប្រយោជន៍ហើយខូចសុខភាពនេះធ្វើបានរាល់ថ្ងៃ តែដឹកនាំអ្នកចាស់ចាស់គាត់ចិត្តល្អ អ្នកចាស់ចាស់នឹងគាត់យល់ដឹងអ្នកចាស់ចាស់គាត់ដើរមុនយើងគាត់ឃើញថាកន្លងនេះល្អកន្លងនេះមិនល្អដឹកនាំឲ្យកូនចៅធ្វើបន់បង្ហាញភាពជាគំរូយើងអត់ធ្វើបានទេធ្វើអត់បានសំដែងចេញតាគំរូអាក្រក់អាក្រក់ដល់កូនចៅយើងចំនួនក្រោយហើយអត់ណាវាអត់កើតការអីប្រសិនណាបើដើមឫស្សីនឹងឯង វាចាស់វាតោវាងាប់ ទាំងតែទំពាំងមិនទាន់ដោះឬក៏ទំពាំងដោះហើយដើមរស្មីនឹងចាប់ផ្ដើមងាប់ចាប់ផ្ដើមមិនជាមលប់ដល់ទំពាំងទេទំពាំងហ្នឹងក៏វាអត់លូតលាស់បានល្អដែរយ៉ាងណាមិញកូនចៅទាំងអស់ដែលវាលូតលាស់ទាំងបញ្ញាស្មារតីគំនិតយល់ដឹងអំពីនយោបាយយល់ដឹងអំពីណាប្រទេសយល់ដឹងអំពីកិច្ចការសង្គមឲ្យច្រើន លុះត្រាណាតែឪពុកតែម្ដាយអញ្ញាធរទាំងអស់ហ្នឹងជាមលុបឬក៏ឪពុកម្ដាយនឹងឯងជាគំរូដឹកនាំចង្អុលបង្ហាញផ្លូវកូនចៅឲ្យដើរដែរតែបើថាស្អុយទាំងម៉ែស្អុយទាំងឪហើយនោះមានន័យថាបើខូចទាំងម៉ែខូចទាំងឪហើយនោះកូនក៏វាស្អុយតាមនឹងដែរណាញោមអានេះថាខ្សែពន្ធុវាដំណតចងវាទៅតែអញ្ចឹងឯណាបើឪចៅកូនចៅឪផឹកកូនផឹក ឪលបែងកូនលបែងដែរហើយឪចូលចិត្តតែច្រៀងឥឡូវនេះបានអាបាសស្អីអាតូចអាតាចហ្នឹងអូតារាគ្រប់ផ្ទះញោមញោមអើយណាអាច្រៀងខ្លួនឯងក៏ច្រៀងអាស្ដាប់គេក៏ស្ដាប់គេអត់ចេះធុញដល់ពេលខន់ឲ្យមកស្ដាប់ធေါ်ឲ្យមកសោតមុនឲ្យមកស្ដាប់លោកសោតមុនអីហ្នឹងអូយអង្គុយអត់កើតទេឈឺជើងចុកជើងតែអាពេនមួយថ្ងៃមួយថ្ងៃវោះងាយជាពិសេសស្រីស្រីវិញមកទឹកក្រហមវិញអង្គុយមិនចេះចុកជើងនេះ ណាញោមហ្នឹងឯងនិយាយស្រុកផ្សេងលោកគេស្ដាប់វិទ្យុអីលឺចឹងណាញោមនិយាយស្រុកផ្សេងថាយាយយាយទៅលេងអីចំណាស់ចំណាស់នឹងអស់ហើយនៅថ្ងៃ បរិណិព្វានណាទៅលេងអីណាអង្កើតណាញោមណាញោមអីនេះអត់មានបានធေါ်ទេសអីទេអានៅយើងនិយាយភាពចាក់ស្ដែងហ្នឹងក៏ធေါ်ដែរណោះអញ្ចឹងបានថាកាលណាដែលយើងអត់បានធ្វើអ្វីដែលជាគំរូទេ កុំបន្ទោសថាក្មេងមិនកូនអញ្ចឹងណោមកពីយើងអត់មើលម្ដាយយើងអត់មើលជីតាយើងក៏អត់មើលអ៊ំរបស់យើងក៏ធ្វើមិនផងនេះនេះញោមប្រហែលអ្នកនេះបាននា20អ្នកបណ្ដា30ផងនេះនេះតែសម្រាប់អ្នកដែលនោះកំពុងតែសបាយទៅមិនដឹងប្រហែល100អ្នកវាតិចគ្នាមែនតើណាញោមចឹងបានថានេះចង់ចម្រើនពរថាយើង ពេលខ្លះធ្វើប្រហែលទៅជាមួយនឹងពេលវេលាហ្នឹងធ្វើប្រហែលទៅជាមួយនឹងពេលវេលាអមួយទៀតធ្វើប្រហែលទៅលើទៅលើកូនទៅលើចៅជាប់កូនណាជាប់ចៅណាណាកូនវាទៅធ្វើការណាវាទៅធ្វើការណោះអញ្ចឹងខ្ញុំទៅណាមិនរួចយាមផ្ទះនៅចាំផ្ទះ ដល់ចឹងអាកូនគេមកហើយនឹងអត់ទេនៅអំពីអំពីនៅក្បែររាជការនោះតែកូនគេមកហើយនឹងអត់មានទុករៀបចំឲ្យកូនគេធ្វើធ្វើទៅប្រាប់កូនឲ្យច្បាស់ទៅអាកូនឥឡូវបានមកផ្ទះឥឡូវអញបកគលឲ្យកូនឯងណាឥឡូវកូនឯងធ្វើអីធ្វើទៅចង់ទទួលមិត្តភ័ក្តិបងភឿនអីកូនឯងធ្វើទៅឥឡូវម៉ែឥឡូវឪទៅស្ដាប់លោកឥឡូវកូនឯងមកហើយអមមចេះធ្វើខ្លួនឯងម្ដងហើយម៉ែ តើវ៉ៃអូតើវ៉ៃមានឯណាអាកូនឯងនោះទៅកំដរមិត្តភ័ក្ដិទៅកូនឡើយកុំភ័យមហូបមហាអីទុកឲ្យអញណាជួនកាលនៅធ្វើមហូបឲ្យគេហ្នឹងអាយាយខ្លះនៅជួយ៉ាងដែរតាខ្លះនៅជួយ៉ាងដែរឃើញភ្ញៀវមិត្តភ័ក្ដិកូនគេមកអត់ហ៊ានទៅរួងប៉ុនទេក៏លោមិត្តភ័ក្ដិកូនចៅគេមកលោកអាណាចិត្តល្អគេជូន10000 20000យ៉ាងដែរអត់ហ៊ានមកខ្លាចរួងប៉ុនទេហ្នឹងហើយ ធ្វើម្ហូបឆ្ងាញ់ហ៎ហ្នឹងហើយហ្នឹងហើយឃើញគេមកអណាណោះធ្វើម្ហូបឆ្ងាញ់ឆ្ងាញ់អត់ហ៊ានភ្លក់ទេអមស្រួលអត់ហ៊ានមករោងប៉ុនណាថ្ងៃនេះមិត្តភក្តិកូននិមយច្រើនណាអត់ហ៊ាន ដើរចោលក្មួយក្មួយទេអូនឹកឃើញតែភ្ញៀវមកមិត្តភក្តិកូនមកក៏លោកគេជូន12000 20000ឡាច់ខាតនោះមិនហ៊ានមកហ្នឹងហើយ ហើយហ្នឹងចម្រើនពោថាពេលខ្លះយើង បាទធ្វើប្រហែសទៅជាមួយនឹងកូនកូនហ្នឹងហើយពេលប្រហែសជាមួយនឹងកូនកូនហ៎មួយទៀតពេលប្រហែសទៅលើអីវៃហ្នឹងហើយអើអញចាស់ហើយទៅណាមិនរួចទេកូនអើយកូនឯងយកលុយយកកាក់ទៅជូន តាចាយាយយាយដែលនៅរូងប៉ុននឹង ទៅ ទូលនំទូលអីទៅម៉ែមិនបានទៅទេកូនអើយហើយពឹងកូននោះជួនកាលក៏ឲ្យដាក់ប៉ុកទៅទៅវិញនឹងណាញោមមែនទេញោមជួនកាលហ្នឹងយកតែនំបចុកមកយកអាចង្ហាន់មកហ្នឹងយកលុយដាក់តប៉ុកហើយហ្នឹងចាត់ចែងវាទៅវិញបាត់វាមិនដែលធ្វើត្រឹមត្រូវឲ្យដូចយើងធ្វើអីដល់ឡាផ្ដែផ្ដាំទៅ កូនណាឥឡូវកូនឯងនេះណា អឺទុកកូននៅហ្នឹងឯងទុកចៅហ្នឹងអញមើលអញវាពិបាកអង្គុយយូរវាឈឺសិកេះឈឺយគងអីឥឡូវកូនឯងទៅកុំបញ្ញាប់ពេកណាចាំប្រគេនលោកណាស្ដាប់លោកផតតាស្ដាប់លោកបាំងស្គូលអីឲ្យគ្រប់សពកិច្ចប៉ុនហ្នឹងកូនឯងចប់ចាំមកណាកូនណាហ្នឹងហើយហើយបើថាបើរវល់ណាស់កូនឯងបញ្ញាប់ខ្លាំងណាស់ជូនតាអាចារ្យជូនអីឲ្យគាត់ បានទទួលបានអីផ្ដាំផ្ញើទុកដាក់អីផ្ដែផ្ដាំកូនអីចឹងផងកុំខ្លួនឯងមិនបានមកហើយហ្នឹងអត់ប្រាប់អានោះវាអត់យល់ដែរដាក់មកដល់គាត់ដាក់ឲ្យទៅវិញបាត់អញ្ចឹងប៉ុនក៏វាមិនសូវបានហ្នឹងហើយប្រយោជន៍ក៏មិនសូវបានទទួល បានជាអាត្មាលើកឡើងមកកន្លែងហ្នឹងថា អ្វីអ្វីទាំងអស់ហ្នឹងយើងកុំធ្វើប្រហែលអាងតែឯងចាស់ហើយហ្នឹងស្អីក៏មិនប្រាប់ កូនស្អីក៏មិនបញ្យល់កូនបញ្យល់ចៅបញ្យល់ក្មួយឲ្យយល់ទេវាអស់វាបាត់អស់ឥឡូវយើងយើងយើងគ្រាន់បានជារស័យទោះអាចាស់បន្តិចក៏ពិតមែនតែប៉ុន្តែវាបានមលុបមលុបខនឲ្យតាពាំងដោះដែរតែបើថាបើរស័យហ្នឹង គ្រាន់តែដើមស័យដែរក៏តែស័យអស់ស្លឹកលីងហើយរស័យពុកផុយបាត់ទៅហើយអញ្ចឹងតាពាំងវាអត់អាចលូតបានទេឥឡូវហ្នឹងគាត់ថាយើងខន់ទូទូទូទូទេអាវាខន់ប្រយោជន៍ដល់តាពាំងដែរអញ្ចឹងណាញោមណាអញ្ចឹងពេលវេលានេះដែលនៅសេះសល់ពេលវេលាដែលនៅមានហ្នឹងញាតញោមពុទ្ធបរិស័ទហ្នឹងតតែប្រឹងប្រែងទៅតាមលទ្ធភាព ទោះជាបានតិចក្តីច្រើន ក្តីញាតញោមត្រូវតែតាំងចិត្តឲ្យអស់ពីស្មារតីអត់ទោះឲ្យអស់អំពីចិត្តអំពីថ្លើមមានស្មារតីខ្ពស់គិតដល់កូនចៅយើងចំនួនក្រោយពយល់ឲ្យដឹងផងណាញាតិញោមពយល់ឲ្យដឹង ថាបុណ្យដាសាលៀននេះណាកូន មិនមែនម៉ែទៅតែធ្វើឪទៅតែធ្វើតាតាក៏ចេះថាធ្វើដល់ឥឡូវនឹងទេណាកូនធ្វើយូរណាស់មកហើយ តែធ្វើដើម្បីអីគឺធ្វើដើម្បីរលឹកដឹងគុណទៅដល់ជីដូនជីតា ដែលគាត់បានបន្សល់ទុកណាដីស្រែចំការឆ្មាដំណាំគេអកមរតកដីប្លង់ផ្ទះទាំងអស់ហ្នឹងកុំតែមានម៉ែមានឪរបស់អញទេណាកូនបានបានចែកកូនឯងគ្រប់គ្នាហ្នឹងណាណែហេកុំឲ្យថាហេចុះដីនេះម៉ែឯងទិញគេតើមិនថាគេជីដូនជីតា អើឲ្យចប់បើអត់ដូនតាបានបន្សល់ឲ្យអញមានគេមានអកមានពេលវេលារកលុយរកកាក់ហ្នឹងស្មានតែបានចែកកូនឯងកូនឯងរាល់គ្នាហ្នឹងបានរស់ដោយសារម៉ែរកលុយរកកាក់បានរស់ដោយសារឪរកលុយរកកាក់ទិញដីទិញអីជូនកូនឯងក៏ពិតមែនតែមានបណ្ដូលដោះមានក្របពូជនឹងពីដូន ពីតារបស់យើងមកម៉ែមកអីម៉ែកើតមកនឹងឪកើតមកនឹងដកដកដីមកអា ដកផ្ទះមកហ៎ដកលុយដកកាក់មកហ៎ថាអត់ទេគឺជាដូនជាតាត្រូវជាយាយចៅឯងត្រូវជាតាចៅកូនឯងហ្នឹងត្រូវជាតាកូនឯងត្រូវជាយាយកូនឯងហ្នឹងគាត់បន្សល់ទុកឲ្យម៉ែបានម៉ែមានលុយមានកាក់មានកន្លែងស្នាក់នៅណាបង្កើតកូនឯងមកគ្រប់គ្នាហ្នឹងឲ្យរស់ឲ្យរៀនមានទល់បច្ចុប្បន្នហ្នឹងក៏ដោយសារគុណដូនគុណតា ចឹងហើយកូនឯងទាំងអស់ហ្នឹងត្រូវយល់ត្រូវដឹងអាកន្លែងហ្នឹងមិនមែនម៉ែចេះតែធ្វើមិនមែនឪចេះតែធ្វើមិនមែនចាស់ចាស់គាត់ចេះតែធ្វើទេ គឺធ្វើហ្នឹងដើម្បីរំលឹកទៅដល់ដួងវិញ្ញាណខណ្ឌពពៈបរោះឬក៏បលឹងដូនតាហ្នឹងចាស់ចាស់គាត់ថា វិញ្ញាណខណ្ឌឬក៏បលឹងដូនតា តែតាមនៃធម៌ព្រះ លោកឲ្យពោលថា ជាការដឹងគុណទៅដល់បពការីជនមានមេត្តាបិតាជីដូនជីតាដែលលោកបាក់បែកចែកឋានទៅដែលលោកបានបន្សល់ទុកឲ្យយើងគ្រប់យ៉ាងហ្នឹងហេតុដូច្នោះហើយយើងជាកូនជាចៅចំនួនក្រោយ បើមិនបានតបស្នងអ្វីឲ្យធំដុំបាន ត្រឹមតែរក្សា នៅ ទំនៀមទម្លាប់រក្សានៅប្រពៃណីសិល្បៈរបស់គាត់ដែលធ្វើមក គឺចង់ឲ្យកូនទាំងអស់នឹងឯងបានសុខបានចម្រើននឹងឯងបានសេចក្តីសុខបានសេចក្តីចម្រើន មានសាមគ្គីគ្នារស់នៅដែលព្រមព្រៀងគ្នាអីឥឡូវនឹងមានអីញោមដល់ឡាពេលប្រទេសវាសុខសន្តិភាពរស៊ីមានបានដល់ឡាប្រទេសរីកចម្រើន មានទ្រព្យធនមនុស្សត្រូវបាត់បង់ស្មារតី ស្លាប់គំនិតស្លាប់អស់នៅបញ្ញា វាទៅ ជាបែកគំនិតរៀងរៀងខ្លួនអត់ដូចអត់មានញាត អត់មានសន្តានអស់ទៅណាញោមញោមអើយយើងមើលក្រំតែរោងដាមួយបាក់បែកអស់មិនសូវជាណាយកចិត្តទុកដាក់ទេអង្គាស5000អង្គាស10000យកមកជួសជុលអីហ្នឹង ដូចពិបាកណាពិបាកណាតែបើថាលបងផ្ទះបើថាបកូលថ្ម មានលុយធ្វើបានឯកជនរៀងរៀងខ្លួនណាទីពិសេសអ្នកអ្នកមានផ្ទះធំធំអ្នកមានលបងថ្មអីហ្នឹងជួនកាលយើងទៅរៃអង្គាសណាអាហ្នឹងស្មាននិយាយអ្នកខ្លះទេណាញោមតែមិនមែនស្រុកហ្នឹងទេមិនដឹងស្រុកណាទេ ពេលតែយើងទៅរែងគៀសអីហ្នឹងណាមុននឹងចូលលុយជាមួយយើងណាមុននឹងឲ្យលុយទៅអ្នកឯងសិតតែប៉ៅមជីទៀតកែលោឯងចូលទៅលើសច្រើនជាងគេប៉ៅមជីមើលសិនបានចូលញោមអាហ្នឹងអាហ្នឹងក្បួនអ្នកមានរិះរិះហួសហេតុហ្នឹងហើយអូបើថាយើងមិនសូវមានមិនសូវបានផងទៅអង្គុយលេងផ្ទះអ្នកអស់នោះហ៎ តិចតាតាតែនឹងមិនសង់មិនសឹងឲ្យយើងផឹកផងបើថាទឹកផ្តិលនឹងមិនសឹងដងឲ្យយើងផឹកផងតែអ្នកទ្រង់មានទ្រង់បានក៏យកមុខគេអូលើកសត្វតាណាសត្វតាទឹកសុទ្ធសត្វតាវីតាល់ហ្នឹងហើយមិនត្រឹមតែតែទេលេងទិញសត្វតាបាកាសខារបៅអាណាទំនងតិចនោះញោមបើថាយើងមកមកអូអានឹងវាដែល ផឹកទឹកឡស្អីវាតែទឹកពីងនោះបានណាសម្បល់ប្រហែលវាដែរបានទឹកវីតាល់ផឹកតែទឹកទឹកពីងនោះណាស់ហើយអាហ្នឹងក្បួនអ្នកមានណាញោមតែបើថាយើងអ្នកក្រអ្នកក្រអត់អីទេអានឹងថាគ្នាវាក្រសាមញ្ញអឺមានអីស៊ីនឹងទៅវើយអះអំដឹងសល់អីមានអីទេមានបាយកកបាយក្តាំងប្រហុកអំបិលអីហ្នឹងមានអីហូបហ្នឹងទៅអត់ខ្វល់ទេណាញោម នឹងសម្រាប់អ្នកក្រគឺថាស្មោះស្មើទៅវិញទៅមកអានឹងយើងអត់និយាយទេហ្នឹងហើយតែបើសម្រាប់អ្នកមានគេតាមបែកគេអ្នកមានផ្សេងអានឹងស្មាននិយាយបុគ្គលខ្លះទេមិនមែននិយាយជាទូទៅទេអ្នកមាន ខ្លះក៏គាត់ល្អដែរហ្នឹងហើយអ្នកមានខ្លះហ្នឹងក៏គាត់មានសន្តានចិត្តនឹងខ្ពងខ្ពស់មានទាំងចិត្តផងមាននឹងទ្របផង តែបើគុលដែលមានហើយរើសអើងអើវាតិចតួយមិនដឹងមាននៅណាផងមកចេះតែនិយាយហ្នឹងហើយចម្រើនពរថាយើងអាចធ្វើអ្វីអ្វីបានដោយឯកជនតែដល់ពេលរបស់រួមនេះមិនសូវមានអ្នកណាយកចិត្តទុកដាក់ខ្វះសាមគ្គីកន្លែងហ្នឹងបើខ្វះកន្លែងសាមគ្គីកន្លែងហ្នឹងហើយបើដូចជារោងប៉ុននេះសោតទៀតកន្លែងធ្វើប៉ុនណាញោមអាកន្លែងប៉ុន ហ្នឹងហើយគិតមិនសូវឃើញទេកន្លែងហ្នឹងតែបើសាក់ណាបើសាក់ជុំគ្នាតែ4ឬក៏5នាក់មកមកកែអីអា4 5នាក់មកផ្លែតបាន ភ្លាមណាញោមតែបើថាសឹងថាអត់លុយណាស់ណា អាឥឡូវបាន មកកេះហ่ะ អស់ហបរាមួយនឹងវាអស់ហើយមិនមកកេះទៀតអាណាចេញលើអេឥឡូវទិញអ្នកទិញអ្នកទៀតទៅជឿគេសិនហ៎ហ៊ានណាតែប្រសិនណាសុំត្រឹមតែសង្កសីមួយសន្លឹកសុំត្រឹមតែឈើមួយដើមឃ្នៀបមួយសន្លឹកចូលលុយគ្នាតិចតិចទៅតិចតែហ៊ានថា ទៅអត់អីអត់ឥឡូវនេះខ្ញុំចូលរសមួយដើមគ្នាមួយដើមសង្កសីមួយសន្លឹកទៅអត់លុយមិនក៏ខ្ញុំសុកចិត្តជឿគេក៏បានដែរទៅមានណាហ៊ានចឹងហ៎ អឺចុះបើអត់ទេពួកគាត់បខំធ្វើម្លេះអាចអញឆ្ងល់មេភូមិម្លៀងថ្លើងដែរណាបើអត់ទេបើខំធ្វើឲ្យតែត្រុកដើរសុំគេបើគេមានគេចូលហើយមិនដើរប្រាប់ដើរប្រកាសទេមានបន្ទោសគាត់ទៀតក៏មានដែរណាញោមញោមអើយឧទាហរណ៍ទេមិនឧទាហរណ៍អ្នកភូមិលៀងថ្លើងទីគេខឹងទៅហើយខឹងហ្នឹងទៅស្អែកឡើងខឹងអាត្មាលេង បានរូងដាថ្មីចេះទៅថាមិនត្រូវ ហ្នឹងហើយដូចកាលវត្តណាក្នុងស្រុកយើងអាត្មាមិននិយាយអាត្មាទៅនិយាយគេខឹងអាត្មាអូដល់មានអីក្រោយតែពីខឹងអាត្មាទៅគេធ្វើឌឿញោមលបងវត្តធ្លាប់តែប្រគល់ឈើវិជគ្មាន ព្រំទេដល់គេខឹងអាត្មា គេឌឺគេឌឺគេមានអីគេលេងធ្វើសិតលបងថ្មលបងអីឡើងស្អាតហ្មង គេថាមើលកុំអោយលោកសក្រីវត្តថ្មីនឹងថានឹងអញធ្វើលបងឲ្យស្អាតអត់អោយចាញ់វត្តនឹងឯងវត្តនឹងអស់ចាមហើយទៅមើលធ្វើឲ្យលយជាងវត្តនឹងអាមាថាអេចុះបើខឹងអាត្មាឲ្យកាត់សមិទ្ធផលខ្លួនឯងលយដែរតើចឹងបានថាអាត្មាថាថ្ងៃហ្នឹងក៏ចឹងគាត់ថាអាត្មាខឹងទៅឲ្យធ្វើឌឺស្អែកឡើងលេង ដាក់សិតក្បឿងថៃឯងមើលអានឹងអូបើខឹងអាត្មារបៀបហ្នឹងអាត្មាសុបាយចិត្តណា ព្រោះអីគីឡូឆ្នាំក្រោយឆ្នាំក្រោយអីចឹងទៅអាត្មាបានមួយឆាន់ដែរមកលុបណាមកលុបទាំងអស់គ្នាតាណោះញោមណោះអត់ប្របាក់ទេអ្នកដែលផ្ទះចិត្តចិត្តនឹងអីពេលឆ្លោះប្រពន្ធឆ្លោះអីអាចយកមុខអីដេកបានដែរហ្នឹងហើយហ្នឹងហើយឬក៏អាសវឹងពីណា ពីណីមកអត់ហ៊ានចូលផ្ទះអីអាចមកនឹងបានវាមានអីរោងបនរួមតែណាញោមណោះបើ ហ្នឹងហើយថាចោលទេញោមហ្នឹងហើយអញ្ចឹងចម្រើនពោថារបស់ដែលរួមហ្នឹងគឺយើងមិនសូវមិនសូវគិតទេបើបើកាលណាដែលយើងធ្វើប្រហែអាភាពសាមគ្គីគ្នាហ្នឹងក៏វាបាត់បង់ទៅហ្នឹងហើយបាត់បង់ទៅឥឡូវហ្នឹងវាទៅជាអាបាត់បង់អាសាមគ្គីគ្នាហ្នឹងទៅជារោងរោងដាមិនសូវមានណាមកទេ នោះតាមផ្ទះទាំងអស់ញោមយកអាទំនៀមទម្លាប់អ្នកស្រុកក្រោមមកនោះកាលពីដើមឡើយមានមួយមួយទេណាអាត្មាតែងតែនិយាយរាល់ឆ្នាំអាត្មាធ្លាប់តន់ដែរកាលនៅឆ្នាំ98មក98 99 2000ហ្នឹងមាន មានពុទ្ធបរិស័ទដើរហៅភ្ញៀវអីអញ្ចឹងមក គេស្គាល់អ្នកណាអ្នកណាហៅគេទៅផ្ទះអ្នកនឹងគេទៅអញ្ចឹងទៅពុតបោស័តយើងអត់ទទួលនៅផ្ទះទេអត់ទទួលនៅផ្ទះទេសុំតែថង់ទៅច្រកនំបញ្ចុកឲ្យទៅហើយភ្ញៀវដែលយើងហៅនឹងដេញឲ្យទៅរោងបនដេញឲ្យទៅរោងបនទៅឲ្យយកលុយយកកាក់យកអង្គឲ្យទៅចូលកន្លែងរោងបនទាំងទាំងអស់ហូបពិសាអីនៅកន្លែងរោងបនហ្នឹងទៅ ហូបពិសាហើយមកផ្ទះកន្លែងដែលហៅយើងហ្នឹង យកនំបញ្ចុកមកស្បងមកស្បងទៅផ្ទះវិញទៅឥឡូវហ្នឹងអត់ទេតែអ្នកណាអ្នកហៅទៅផ្ទះអ្នកនងទៅផ្ទះអ្នកនងកចាក់នៅនងលុយឲ្យនៅនងស៊ីដាច់បាត់អង្គក៏អត់យកមករោងដាដែរអេគេគិតគេគិតតូតាល់អញធ្វើនំបញ្ចុកអស់10កំប៉ុងឥឡូវបានអង្គចិត្តមកតៅរួចគ្នានំបញ្ចុក ហើយមើលលុយគ្រឿងការីអញទិញមកអស់សាច់ប៉ណេះគីឡូការីអស់ប៉ណេះហ្នឹងហើយដូងអស់ប៉ណេះអឺឥឡូវបានលុយប៉ណេះវិញរួចខ្លួននៅចំណេញប៉ណេះដាក់មកកែឃើញទេញោមតែបើពីដើមបើមានអ្នករវល់ថាអូខ្ញុំរវល់ណាស់មិនបានទៅរោងដាទេឥឡូវទទួលជំនួសទៅអង្គទទួលជំនួសលុយទទួលជំនួសតែបញ្ជូនទៅរោងដាទាំងអស់ឥឡូវមានបញ្ជូនយ៉ាងអត់ញោមអត់ទេ ហេតុអីបានជាគេមានប្រពៃនេះអញ្ចឹងកាលពីមុនមកគឺគេយកមកពូនភ្នំអង្គណាពូនភ្នំអង្គហ្នឹងអង្គយកទៅណាគឺអង្គហ្នឹងប្រគេនប្រសង់ដើម្បីឧទ្ទិសបុណ្យជូនដល់ជីដូនជីតាណាញោមណាហ៎ស្រូវពូនភ្នំស្រូវដើម្បីប្រគេនប្រសង់ហើយតាលមមលមមហ្នឹងវាមកប្រគេនប្រសង់ទេភូមិខ្លះលេងយកអស់អាលីងដាក់នៅក្នុងស្រូវសមាគមភូមិអស់អាលីង ម៉ែអត់និយាយស្រុកយើងនេះអត់មានទេមានតែសុំថាអឺជួសជុលរោងដា ទិញចាន ទិញឆ្នាំង ទិញកាទេលអីដាក់នៅកន្លែងរោងបនរួមអីចឹងទៅអាហ្នឹងវាអត់ខុសអីទេព្រោះឲ្យយើងត្រូវប្រើប្រាស់សម្រាប់បុណ្យឆ្នាំក្រោយឆ្នាំក្រោយមានភូមិខ្លះអត់បានឲ្យមកវត្តទេហ្នឹងហើយមានភូមិផ្សេងផ្សេងពីជើងវត្តយើងវាទៅអញ្ចឹងទៅណាញោម មានន័យថាយើង បាន លួច នៅសម្បត្តិព្រះសង្ឃនេះយកទៅដាក់ឯកជនគ្រប់គ្រងដោយអាជ្ញាធរអើអ្នកណាចង់អាគេហៅថាអីគេថាអាស្រូវសមាគមភូមិអ្នកដែលខ្សត់អ្នកដែលអត់ខ្វះខាតអង្គអីអង្គឬក៏ស្រូវអីទៅខ្ចីនឹងទៅឆ្នាំក្រោយធ្វើស្រែបានយកសងដាក់ស្រូវសមាគមវិញហ្នឹងទៅពេលទៅជាអញ្ចឹងទៅប្រទេសផ្ដាស់ជាងខុស ចឹងបានមកចម្រើនពោថាពេលណាដែលយើងរៀបចំតាមផ្ទះអស់រូងប៉ុនត្រូវស្ងាត់បើរូងប៉ុនត្រូវស្ងាត់ហើយចោះប្រសិនបើជ្រុលជាអញ្ចឹងហើយនោះមិនគុំនាំគ្នាមុនប្រសងមួយអង្គមួយអង្គមួយអង្គដាក់តាមផ្ទះបាច់ម៉ូននេះធ្វើអីណាញោមណោះមុនប្រសងតាមផ្ទះមួយផ្ទះមួយអង្គមួយអង្គមួយអង្គមួយតាមផ្ទះអស់ហ្មងនោះមកឲ្យពិបាក សូត្រមន្តសូត្រអីហើយអីហើយបាំងស្គលអីហើយវាគ្រាន់បើជាង បើយកតែ10000ហើយយកមកដាក់នៅនេះឯងនៅផឹកនៅស៊ីនៅជួបជុំទទួលបងប្អូននៅឯនោះទេវាអត់បានស្ដាប់ប្រសង់វាអត់បានយ៉ាងកេញចកុសលកម្មមាំងជ្រោចទឹកអទិសបុណ្យអីវាអត់បានណាណាញោមញោមអើយអាហ្នឹងមិនដែរណអាហ្នឹងគាត់ថាឧទាហរណ៍ឲ្យបញ្យល់ជាជាភាពចាក់ស្ដែងអញ្ចឹងណានេះវាតិចហ្នឹងវាមិនមែនបាន ហើយជួនកាលចូលតែ10000នឹងហើយចូលតែ5000នឹងហើយវាជ្រុលរិះគុណអ្នកធ្វើទៀតបាបទៀតអត់រឹតបនរឹតតែអត់ជាពិសេសមេភូមិជាពិសេសអ្នក ដឹកនាំកម្មវិធីបនហ្នឹងណាទទួលលុយគេជួនកាលគ្រួសារខ្លះបាន10000គេចាប់ដើមមកអូអាលៀងថ្លើងមាន200គ្រួសារឧទាហរណ៍ថា10000 10000បានប៉ុន្មានយំ200គ្រួសារបើសិនជា2លានណា ហ្នឹងពីលានគេគិតថាងាប់គ្រាន់តែទិញភេសជ្ជៈលោកហើយគ្រាន់តែជួលមេក្រូហើយគ្រាន់តែទិញតែទិញអី2លានសល់លុយមិនដឹងយកទៅណាសង្ស័យគណៈកម្មការអ្នកដឹកនាំបុតនឹងចាយខ្ទេចអញសង្ស័យអាអត់បានគិតថាគ្រួសារខ្លះបានណាគ្រួសារខ្លះក៏អត់ គ្រួសារខ្លះក៏បាន10000ពេញគ្រួសារខ្លះក៏បាន5000គ្រួសារខ្លះក៏បានតែ3000 2000គ្រួសារខ្លះអត់អាលីងអាគិតអត់ខិតឃើញអាហ្នឹងឯងគិតថាគ្រួសារមួយគ្រួសារ10000គ្រួសារ10100គ្រួសារបាន1លានគិតឃើញតែហ្នឹងឯងមែនទេបងគិតឃើញតែហ្នឹងឯងតែអានេះអត់ឲ្យអត់គិតទេដល់យូរយូរលែងទុកចិត្តគ្នាដល់លែងទុកចិត្តគ្នាទៅក៏ធ្វើឲ្យយើងបាត់បង់សាមគ្គី ធ្វើបន់អត់សបាយចាស់ចាស់ពីដើមគាត់សបាយណាញោមពីដើមសបាយមែនតែនតែឥឡូវនេះអត់ទេប្រទេសកាន់តែជឿនលឿនមនុស្សរស់នៅ កាន់តែស្រួលប្រព្រឹត្តកាន់តែខុសហ្នឹងហើយប្រព្រឹត្តកាន់តែខុសឥឡូវប៉ុណ្ណឹងឯងញោមតិចទៀតទៅមិនដឹងថាយ៉ាងម៉េចយ៉ាងណា ទេ យើងចាស់ចាស់នេះខំណាញោមញោមនេះប្រឹងប្រែងណាស់ ធ្វើជាគំរូផងទូមានប្រាប់គេផងរហូតដល់ទូមានគេឡើងស្ដាប់និយាយគេឡើងបានអេអាណាមិនអីមិនទៅអញងាប់ផុតផុតគេនេះដល់ដល់ដល់អាកន្លែងហ្នឹងមែនទេញោមអេណាមិនមិនទៅអញងាប់ផុតផុតអញផុតទុកផុតណាឯងនៅងាយគ្រប់គ្នាហ្នឹងនៅអះបើមិនស្ដាប់តាមអញចាញ់ដឹងទៅអញងាប់ផុតណែដល់ពេលហ្នឹងគឺ ប្រហែសហ่ะមែនទេញោមចាដាំប្រហែសហ่ะនឹងហៅថាប្រហែសហ្នឹងនឹងវ័យហើយណាញោមណាប្រហែសនឹងវ័យហើយនេះចម្រើនពរជម្រាបជូនញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាថាទោះយ៉ាងណាក៏ដោយប្រសិនបើគ្រប់ក្រុមគ្រួសារគ្រប់ភូមិទាំងអស់នៅតែរក្សាបាននៅទំនៀមទម្លាប់ប្រពៃណីណាអញ្ចឹងវាមិនសូវបាត់បង់ទេតែបើសិនណានៅដូចសពថ្ងៃតិចទៀតបណ្ដាបាត់បើបណ្ដាបាត់ហ៎ អ្វីទៅហៅថាបុណ្យដាអ្វីទៅហៅថាបុណ្យដាពាក្យថាបុណ្យបុណ្យមួយម៉ាត់ហ្នឹងអាចនិយាយបានថាជាភាពស្អាត ជាភាពហូរផង់ចេញអំពីសន្តាននៃចិត្តគិតនឹងធ្វើសេចក្តីល្អដារៈហ្នឹង មានន័យថាឆ្លងនឹងដារៈហ្នឹងមានន័យថាឆ្លងនឹងឆ្លងអីឆ្លងនារដូវកាលនៅក្នុងទីហ្នឹងណា នៅក្នុងទីហ្នឹងដែលបុរាណយើងថាបុណ្យដាសាលៀនបុណ្យហ្នឹងគឺសេចក្តីល្អនិយាយមួយម៉ាត់ថាសេចក្តីល្អចឹងចាស់ដារៈនឹងប្រែថាឆ្លងនៅរដូវកាល ដែលយើងបង្កបង្កើនផលជួរស់សាព្រោះដោះដាំបានផលហើយយកមកបោកយកមកបែនបោកសម្អាតលៀនដាក់នៅក្នុងក្រង់ ក្រោយពីដែលយើងចម្លងឆ្លងផុតនៃការធ្វើស្រែធ្វើស្រូវបានផលមកហើយនេះយើងរលឹកនឹកឃើញថាអូណោជីដូនជីតារបស់អញគាត់បានបន្សល់ទុកនៅដីស្រែចម្ការច្បារដំណាំឲ្យកូនចៅសម្រាប់ចិញ្ចឹមជីវិតឥឡូវនេះ បានធ្វើស្រែធ្វើស្រូវបង្កបង្កើនផលបានមកហើយលក់ខ្លះ បានបច្ច័យមកបានលុយបានកាក់មកលៃលោកយកមកធ្វើបន់ដើម្បីឧទ្ទិសកុសលជូនដល់ជីដូនជីតាមមកផ្នែកផង និងដើម្បីជាកំណប់ទ្របកប់ទុក ក្នុងព្រះពុទ្ធសាសនាជាបញ្ញនិធិសម្រាប់អាត្មាអញទៅកាន់លោកខាងមុខនោះអត់មានអ្វីយកទៅបានទេហ្នឹងហើយ អ្វីអ្វីទាំងអស់នឹងសាបសូន្យអ្វីអ្វីទាំងអស់វាត្រូវបាត់បង់ហេតុដូច្នោះ អាត្មាអញមានតែ ពឹងដោយបុណ្យពឹងដោយកុសលមិនសាបសូន្យតែង ជួយរំដោះអាត្មាអញឲ្យរួចចាកនៅសេចក្តី ទុក្ខមិនថាបច្ចុប្បន្នជាតិនេះ ឬក៏ជាតិខាងមុខទេអញ្ចឹងគឺធ្វើបន់ដើម្បីឧទ្ទិសជូនចំពោះញាតិផងធ្វើបន់សម្រាប់ខ្លួនឯងផង ណាញាតិញោមណា អ្នកធ្វើបន់ ណាដោយការឲ្យទានក្តីកើតជាណាណាជាអ្នកសម្បូរដោយទ្រព្យជាអ្នកមិនក្រមិនលំបាកអ្នករក្សាសិលកើតជាតិណាណាមានរូបស្អាតអាយុវែងអ្នកចម្រើននៅសមាធិឬក៏ចម្រើននៅ មេត្តាភាវនាកើតជាតិណាណាគឺជាមនុស្សឆ្លាត ជាមនុស្សចេះដឹង ជាមនុស្សប្រតពល ទៅទីណាកន្លែងណាមានអានុភាពមានអំណាចគេយកចិត្តទុកដាក់និងស្ដាប់គេយក ចិត្តទុកដាក់ក្នុងការត្រេកអរគោរពបូជាចំពោះយើងហើយដល់ទៅពេលនេះកាលណាដែលយើងខ្វះបុណ្យណាកាលណាដែលយើងខ្វះនៅបញ្ញាខ្វះនៅភាពឃ្លាវខ្លាហើយបើកើតទីកន្លែងណាបើធ្វើជាអ្នកធំ គេអត់សូវស្ដាប់ហ្មងបើថាធ្វើម៉ែធ្វើឪគេគេមិនសូវខ្លាចគេមិនសូវគោរពទូនមានកូនកូនធ្វើមិនដឹង បើធ្វើជាអាញាធរភូមិឃុំទោះខំនិយាយល្អទោះខំបញ្យលគេវាយអាគាំងចង់បែកអាគាំងក៏គ្មានអាណាចង់មកប្រជុំអូយើងខ្វះប៉ុនណានៅកន្លែងហ្នឹងខ្វះប៉ុនណាមានប៉ុនសម្រាប់មកជាអ្នកគ្រប់គ្រងគេ មានប៉ុនសម្រាប់អបឋមឲ្យខ្លាយជាអ្នក ធំដែរក៏ប៉ុន្តែវាអត់មានអំណាចសម្រាប់គ្រប់គ្រងនិងត្រួតត្រាលើគេ អាហ្នឹងសត្វខ្វះកន្លែងហ្នឹងតើវាខ្វះកន្លែងហ្នឹង ចឹងចម្រើនពរញាតញោមពុទ្ធបរិស័ទទាំងអស់ថា ឆ្លងនឹងគឺឆ្លង នៅភាពក្រឆ្លងនឹងឆ្លងនៅភាពលំបាកហ៎ឆ្លងនៅឆ្លងនៅ បាបអកុសលដែលយើងធ្លាប់ធ្វើមកអានឹងយើងនិយាយទៅតាម ភាពជាក់ស្ដែងបច្ចុប្បន្នដែលយើង បានជួបបានប្រទះតែបើយើងនិយាយទៅតាមន័យព្រះអភិធម្មឬក៏និយាយស៊ីជម្រៅនៅក្នុងពុទ្ធសាសនាឆ្លងទៅដោយអន្លង់ទាំង4មានលងកាមលងតិដ្ឋិលងអន្លង់ភពនិង អន្លង់អវិជ្ជា អានឹងតាមន័យធម៌ណាញាតិញោមណាតែនៅក្នុងន័យនេះ អាត្មាអត់លើកយកមកនិយាយតែតែនៅក្នុងន័យនេះ ពាក្យថាបនដាសាលាននេះគឺយើងធ្វើបនដោយចិត្តស្អាតផូរផង់នឹកដល់គុណមេត្តាបិតានឹងបនហ្នឹងបនដាហ្នឹងគឺបនរំលឹកគុណដាដារៈហ្នឹងគឺមានន័យថាឆ្លង នៅរដូវកាលដែលយើង បង្កបង្កើនផល ជួរស់ដោះដាំបានហើយនឹងយកមកធ្វើបន់ស្ដាប់តនេះញោមយកមកធ្វើបន់មែនលក់ហើយខនតសងថ្លៃជីណាមែនតលក់ហើយអីហើយនឹងបានលុយខនតសងធនាគារអស់នឹងមិនមែនគ្រាន់តែលក់យកទៅសងអាថ្លៃជាពាក់ចំណងដៃគេមិនមែនឆ្លងអញ្ចឹងទេណាញោមស្ដាប់តនេះញោមតែឥឡូវហ្នឹងមែនទេ ណែចម្លងទី1ពាក់លៃជីឆ្លងទី2ថ្លៃច្រូតអឆ្លងទី3សម្រាប់សងនីគាគេខ្លះអឆ្លងទី4សម្រាប់ពាក់នងដៃគេឆ្លងនឹងរួចហើយអញរួចហើយមិនអញ្ចឹងទេណាញោមណាឆ្លងនៅក្នុងទីនេះគឺឆ្លងនៅគុណមេត្តាបិតាដែលយើងចម្ពាក់គាត់អ តែគាត់មិនសល់ទុកដីគេអកមរតកណោះដែលយើងជំពាក់គុណគាត់ធ្វើបន់តបគាត់ដល់ទិសបន់អយើងប្រមូលផលបានហើយអីហើយហ្នឹងយើងធ្វើបន់ជាមួយប្រសងអីហ្នឹងដើម្បីឲ្យទិសកសលជូនចម្លងបន់ឲ្យដល់គាត់ចម្លងខ្លួនឯងហ្នឹងឲ្យបាត់នៅទុកសោករោគភ័យដែលយើងរស់នៅក្នុងភាពជាមនុស្សនេះមិនដឹងសាងអីខ្លះ ធ្វើបុណ្យឲ្យខ្លួនឯងផងធ្វើបុណ្យឲ្យឲ្យញាតផងហៅថាបណ្ដាសាលាណាប៉ុណ្ណាអនុមោទនីអត់មានធေါ်ជ្រៅអីទេនិយាយសាមញ្ញសាមញ្ញអីអញ្ចឹងព្រោះវាវល់វក់នឹងក្មេងខ្លះផងអាបាសនោះផងហើយយ៉ាងទៀតទៅគ្មានបានមើលសភៅមើលធေါ်មើលអាអីទេចាំប្រហែលថាប៉ុណ្ណឹងព្រោះថ្ងៃនេះហត់មែនទេណាញោមហ្នឹងហើយពីព្រឹក នឹងពីព្រឹកនោះនាំលោកនេនធ្វើការលាបថ្នាំលាបអីកន្លែងសួនញោមញោមតនេទៅមើលសួនផងហ្នឹងហើយកុំឲ្យលោកថាអេដឹងធ្វើអីសួនធ្វើលេងលេងគាត់ថាសួនសោះឆ្លងដែរអីហ្នឹងហើយតាមពិតគេមិនមែនឆ្លងសួនទេឆ្លងព្រះណាញោមណាហ្នឹងហើយតម្កល់តម្កល់ប្រពុតព្រះអង្គប្រោះបញ្ចវគិអញ្ចឹងយើងធ្វើកន្លែងតម្កល់យើងទៅរៀបចំឲ្យស្អាតអញ្ចឹងទៅ មានសួន មានអីបានស័កសមកន្លែងតម្កល់ព្រះ ហ្នឹងហើយហើយមួយវិញទៀតនោះ គឺបនសលៈកផាត់គឺធ្វើផាត់ដល់ប្រសង់ទាំង70អង្គនោះមិនដឹងញោមអ្នកលៀងថ្លាំងចូលបានប្រមាណអង្គម្នាក់ហើយបែបមិនទាន់បានចូលហ្នឹងមិនដឹងហ្នឹងហើយអត់មានណាតាន់ចូលអីទេយាយឹមយាយអីឆ្នាំហ្នឹងក៏អត់ឃើញចូលខំនោះក៏អត់ចូលអើមួយយាយរំហ៎ហ្នឹងហើយពឹងទៅយាយរំគាត់ឈឺហ្នឹង ហ្នឹងហើយហើយបងចារ៉ាត់ហ្នឹងគាត់ថាទៅមិនរួចឡៃចិត្តធ្វើបនវត្តខ្លួនឯងដែរហ្នឹងហើយហើយដូចអឺមិននិយាយកុំបាច់លើកឈ្មោះគេនាំគេអៀនណាដោយពុនដោយដោយគ្រួសាររបស់ដែលពេទ្យខីអីមុខស្ងួតស្ងួតអញ្ចឹងនឹងជាពាក់ចំណងដៃគេហ្មងពុនពេទ្យខីបានធ្វើមុខស្ងួតអញ្ចឹងអាត្មាដល់មុខជួយខ្ជិលសុងខ្ជិលអី ហ្នឹងហើយហើយបើដូចយាយវ៉នអីមាញ់ពឹងអីគាត់លក់នំដាច់ខ្លាំដាច់ខ្លាំងហ្នឹងហើយអញ្ចឹងញោមតើមើលទៅហ្នឹងហើយតើមើលទៅ ថាលោកធ្វើមិនអីមិនខ្វះផ្កាបើបានបនឆ្លង មានផ្កាទៅដឹងស្អាតមិនទេតែផ្កាអត់ទាន់បានដាំទេញោមអើយផ្កាអាត្មាទិញអស់100ដុល្លារបានតែ100ចឹងតែឃើញថាអូកុំឯងចាំទិញក្របពួយគេទូទូយកមកដាំវិញ ហ្នឹងឥឡូវហ្នឹងបើយើងគិតថាធ្វើឲ្យមាន ប្រយោជន៍វាមានហើយតែបើយើង អត់ឲ្យតម្លៃក៏អត់ប្រយោជន៍ទេសួនច្បារដែលអាត្មា ធ្វើហ្នឹងមិនមែនធ្វើចេះធ្វើលេងទេណាមាន ខ្លះកូនយំកូនអីពិបាកលួងបាក់អីជិះម៉ូតូប្រែនោះបដើវាទៅក្នុងសួនហើយវាឃើញផ្កាឃើញអីស្អាតវាឈប់យំដែរហ្នឹងណាណាញោមណាអ្នកឆ្លោះប្រពន្ធឆ្លោះអី បរងរត់ទៅផ្ទះម៉ែ ឬក៏អ្នកបរងរត់ចោលប្រពន្ធអីរត់ចូលមកវត្តឃើញផ្កាស្រស់ស្អាតលបលបទៅប៉ើងបាយវិញដែរហ្នឹងអេអាហ្នឹងវាចំណេញចឹងដែរណាញោមណាអាហ្នឹងឧទាហរណ៍តិចតិចហើយប៉ុនសលៈកផាត់គឺយើងធ្វើសម្រាប់ប្រគេនផាត់ដល់ព្រះសង្ឃទាំង70អង្គនៅក្នុងស្រុកថ្ពងហ្នឹងហើយម្យ៉ាងទៀតក៏ដើម្បីប្រមូលបច្ច័យយកទៅកសាងឧបដ្ឋានសាលា ដែលកំពុងតែកសាងសពថ្ងៃនេះនៅមានកង្វះខាតក្នុងការកសាងនឹងច្រើនហើយដូច្នោះហើយបាន ផ្ដើមធ្វើពិធីបុណ្យនៅថ្ងៃ11កើត12កើតខែមិថុនត្រូវនឹងថ្ងៃសៅរ៍អាទិត្យទី12និងទី13ឆ្នាំ2022នឹងចិត្តដល់ហើយញោមនៅចិត្តដល់ហើយនៅប្រហែលជាមួយអាទិត្យអីទៀតដល់ហើយចឹងញាតិញោមពុទ្ធបរិស័ទយើងណាភូមិរលាំងថ្លើងហ្នឹងណា បើឃើញលោកអាចារ្យគណៈកម្មការគេដើររៃអង្គាសបច្ច័យអីចូលផង កំរត់ពួនណាញោមលឺឯងញោមហ្នឹងហើយចូលលុយផងបើមិនបាន កាន់អង្គមិនបានកាន់ស្លាកអីទេចូលលុយផងព្រោះត្រូវ ទទួលណាទទួលភ្ញៀវពីក្រៅមកផងកុំឲ្យគេមកថាស្រុកយើងហ្នឹងពុទ្ធបរិស័ទយើងហ្នឹងអត់ចេះសាមគ្គីគ្នាពីព្រោះពុទ្ធបរិស័ទគឺជាអ្នកដើមបុណ្យទៅជួយរៀបភ្ញៀវទៅជួយអីផង ណាកុំអោយថាលោកអត់ប្រកាសលោកអត់ប្រាប់អត់ប្រងណាញោមញោមខ្លះច្រើនយល់ច្រឡំឯងអញចូលលុយហើយហើយអញបាច់ទៅអីទេទៅទុកឲ្យទុកអាចារ្យគណៈកម្មការទុកឲ្យអ្នក មានមុខមានមាត់អីគេទៅអ្នកមានឈ្មោះអ្នកមាននាមទៅអត់ទេយើងជាអ្នកដើមបុណ្យទាំងអស់គ្នាត្រូវជួយដើម្បីឲ្យវត្តរបស់យើងបានរីកបានចម្រើន អ្នកខាងក្រៅមកគេសរសើរពីគុណសម្បត្តិវត្តយើងដែរណាប៉ុណ្ណាអនុមោទនី មិនដឹងស្អីណាទេធងហើយណាញាតិញោមអព្យាស្រ័យអភ័យទោសណាបងណាក្រែងជាការលើកឡើងពធទេសនា ជាបច្ចុប្បន្នលោកយៈធរអញ្ចឹងខុសឆ្គងរំលង ពាក្យពេចណាពំសំរុំក្តីណាក៏សូមខន្តីអភ័យទោសដល់អង្គខ្ញុំបកណាអាត្មាភាពជាអ្នកពលធរនឹងហើយមុននឹងបញ្ចប់ក៏សូមនៅប្រម៉ែប្រមុំបុណ្យកុសលដែលកើតពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទយើងនេះ ណាឧទ្ទិសជូនដល់បពការីជនមានមេត្តាបិតាជីដូនយតា សាច់សាលហិតដែលបានបាក់បែកចែកឋានទៅហើយនោះក៏សូមឲ្យលោក បានទទួលអត្ថមនុញ្ញផលគឺផលជាទីកប់ចិត្តអំពីកូនចៅនិងសូមជូនបនជូនកុសលជូនពរជូនជ័យសិរីវិបុលសុខគ្រប់ប្រការចូលកើតកើនចម្រើនមាន ដល់លោកយាយលោកតា ដែលស្ដាប់ពធទេសនាសូមឲ្យបានសម្បត្តិបញ្ញាសមាទិដ្ឋិរួចចាក់ទុកគ្រប់គ្រប់គ្នាអនុមោទនីព្រះធម៌ទេសនាសន្មត់បញ្ចប់ប៉ុណ្ណេះឯងអេវ៉ាំង